វាងយើងទាំងពីរនាក់គឺខុសគ្នាឆ្ងាយណាស់រូបបងព្រាបដូចជាកូនទុនសារីឯអូនគឺជាប្រចាំដ៏សាច់ខ្ពស់ដឹងត្រឹមថាបងស្រឡាញ់អូននេះរីម្នាក់ដែលខ្ញុំលួចស្នេហ៍ លួចមានចិត្តលើគេហើយរូបគេមិនដឹងចង់សារភាពតែខ្លាចគេខឹងខ្លាចគេចិនរឹងមិនព្រមតបស្នេហាតើពេលនេះរូបស្រជីវ៉ា អូនមានសងសាឬក៏ជីវ៉ានៅទំនេរមែនទេតែពេលនេះទៅដឹងអូនមិនមានសងសាចង់សារភាពស្នេហាតែខ្លាចវាមិនអាចទៅរួចយើងមិនសម មានគីឡូញ៉ែទេហើយក៏មិនអាចឈរក្បែររួមគេជាដួងកាយមានថ្ងៃអាចឈោងដល់ព្រោះយើងជាទុនសាយជុំគិតស្រមៃថា មិនអាចទៅរួចយើងមិនសមនឹងគេគ្មានគីឡូញ៉ែទេ ហើយក៏មិនអាចឈរក្បែរព្រមគេជាដួងកាយគ្មានថ្ងៃអាចឈោងដល់ព្រោះយើងជាទុនសាយឈុំគិតស្រមៃថាបានខ្លាយជា ជាជាទុនសាយចំណែកគេជាព្រះច័ន្ទគេរាគូសិនឆ្ងាយឆ្ងាយផុតពីផែនដីគុំតោងប្រពេកប្រយ័ត្នធ្លាក់ដល់ដីគុំឈោងពួពេកព្រោះវាគ្មាននិស័យយើងជាស្រីស្អាតប៉ុន្តែយើងគឺជាស្អីត្រឹមជាអ្នកចម្រៀងចេញមកមិនទាន់ល្បីឈប់គិតពីគេឈប់គិតប្រាថ្នាគ្មាននិស័យនោះឡើយបានគេមកថែរក្សា ស្នេហាអី តែដុល្លារខ្លួនក្រស្បែកបើរូបរាងឯងវាមិនសង្ហា ប្រឹងដាក់ចិត្តស្នេហ៍មិនមើលខ្លួនឯងបែបណាឈប់គិតពីគេ ហើយឈប់ប្រាថ្នាតែពេលនេះទើបដឹង គេមិនមានសងសាចង់សារភាពស្នេហាតែខ្លាចព្រាមិនអាចទៅ មានពីលុញហែទេហើយក៏មិនអាចឈរក្បែរព្រមគេជាដួងកាយគ្មានថ្ងៃអាចឈោងដល់ព្រោះយើងជាទុនសាយជុំគិតស្រមៃថា បានខ្លាយជាសងសាជុំ